ចំផាប៉យប៉ែតតតនបងអើយមកបានជួបហើយថាអើយអាណិត ចងាយមកពីឆ្ងាយឲ្យពិតពេលយប់ងងឹតសុំជ្រកតែមុំបើអូនលេហើយកែវ៉ាយកុំខ្មាស់យប់មកងើ ខ្ញុំតែអើស្មើកំសត់របស់ស្រីមុំគុំថានោះសុខំស្រកយបែថ្មីយប់ បែតដងជាប់បត់ប្រមាណថៃរៃយំក្រលួចគួចតែគេអាឡៃកថាដៃថ្មីលាថ្លៃពុំមានតែជំរាប ច្រៀងបាញ់ចាប់ចិត្តសូមផ្ញើជីវិតស្រុកស្រីស្នេហាពេលភ្លឺថ្ងៃឆាប់ បងលាជីវ៉ាសូមព្រះញាវាសនា Shubha យប់ស្ងាត់ចោលផាត់ទឹកហោបយប៉ែកដងអូចោលប្រមអានថៃក្រៃយំក្រលួចខូចនឹកឡាយគិតថាស្អែកថ្មីវាថ្លៃពុំ មានតែចំរៀងច្រៀងបាញ់ចាំចិត្តសូមផ្ញើជីវិតស្រកអស្រីស្នេហាពេលភ្លឺថ្ងៃឆាប់បងលាជីវ៉ាសូមព្រះវាសនា